បាទហើយតាកតងទៅនឹងមួយទៀតបាទសម្រាប់ក្លឹបបាល់ទាត់មែនយូបាទពូពូចង់ភ្លេចដែរបាទគឺ Anthony Martial បាទ Anthony Martial នេះឮថាបាទចង់ចាចាញ់ហើយបាទបន្ទាប់ពីវត្តមានរបស់ Cristiano Ronaldo មកកាន់ទឹកដី Old Trafford បាទ Anthony Martial គឺចង់បាទផ្លាស់ប្ដូរក្លឹបទៅកាន់សេរី A របស់អ៊ីតាលីវិញហើយក្លឹបបាល់ទាត់បាទដែលចង់បាន Martial ទៅនោះគឺបាទ Juventus បាទ Juventus កំពុងតែរៀបចំអឺការចរចាមួយដែលមានភាពច្បាស់លាស់បាទជាមួយនឹង Man U នៅ ខែមករាកមុកនេះបើពលគឺអឺជិតដល់ហើយមិនអសល់ប្រហែលដូចជាមិនដល់20ថ្ងៃជាងទីទេ បាទទីផ្សារដល់កីឡាករនៅ នៅនៅលើពិភពលោកគេចាប់តាមបោកបើកម្ដងទៀតអញ្ចឹងបានន័យថា Marshall កំពុងតែរោឱកាសបានន័យថាកំពុងរោផ្លូវដើម្បីចាក់ចេញពីទឹកដី Old Trafford បើទៅរោក្លឹបថ្មីទៀតហើយក្លឹបដែលមានភាគរយច្រើនជាងគេដែល Marshall អាចនឹងចូលរួមនោះគឺ Juventus ហើយមួយទៀតជំវិញការចាក់ចេញនេះបាទក៏មានព័ត៌មានថាបាទកីឡាករខ្សែប្រយុទ្ធស្លាប់ដែលពូតែងហៅ អាជើងវ៉ៃសិចអាជើងវត្តភ្នំអា Greenwood ណាអា Greenwood បាទឥឡូវនេះគឺធ្លាយព័ត៌មានមកហើយអា Greenwood គឺមិនសប្បាយចិត្តទេជាមួយនឹងវត្តមានរបស់ Cristiano Ronaldo ចាប់តាំងពី Ronaldo ចាក់ចេញពីជួនទូមកកាន់ទឹកដី Old Trafford ជាមួយនឹង Man U បាទធ្វើឲ្យយុវជនរបស់អង់គ្លេស Mason Greenwood គឺមិនសប្បាយរីករាយទាល់តែសោះជាពិសេសគឺការលេងជាមួយគ្នាចឹងបានថារាល់ពេលដែលគាត់លេងជាមួយនឹង Ronaldo ឃើញពូតែងជេរហេតុអីបានយើងឆ្ងល់ថាហេតុអីបាន Greenwood អត់ដែរបោះបាល់ Ronaldo សុទ្ធអត់ដែរបោះបាល់ Ronaldo លេងផងការពិតគឺធ្លាយមកហើយ ឥឡូវវាបាននិយាយថាវាអត់ចូលចិត្តវាអត់ពេញចិត្តបាទអា Green Wood វាអត់ពេញចិត្តឥឡូវនេះកំពុងតែរោវិធីឬក៏រោផ្លូវយ៉ាងម៉េចដើម្បីចាក់ចេញហើយក្លឹប2ដែលកំពុងតែ បាទចង់យក Amazon Greenwood ទៅ Barcelona ក៏ចង់បានដែរបាទ Barcelona ហើយមួយទៀតពូដូចជាដូចជាចាំបានដូចជានៅ Serie A ដែរបាទចង់បាន Amazon Greenwood តែមែនទែនទៅ Barca ចង់បាន Amazon Greenwood ទៅបាទ Barcelona បាទលោក Xavi កំពុងតែចាប់ផ្ដើមពង្រឹងក្រុមបាល់ទាត់ឡើងវិញ បាទបន្ទាប់ពីក្រុមនឹងរលាយ បាទដោយសារស្នាដៃលោកចាន់កូមែនឥឡូវនេះគាត់ចាប់ផ្ដើម build ឡើងវិញហើយបាទគាត់ចាប់ផ្ដើម build ក្រុមឡើងវិញអញ្ចឹងប្រសិនបើ Mason Greenwood ចាក់ចេញពី Man U Man អាចនឹងទៅចូលរួមជាមួយនឹងក្រុមបាល់ទាត់ AC Barcelona អបទៅទៅបើទៅទៅបើស្រុកវាខុសគេតែមួយហ្នឹងអាឈួតនោះអញ្ចឹងអញ្ចឹងចេះឆ្ងល់តែមិនមកវិលេងមកវាមិនបោះបាល់ឲ្យរដូអូអូ ការពិតវាអត់ចូលចិត្តវាអត់វាអត់វាអត់ចូលវាអត់វាអត់ចង់លេងជាមួយអញ្ចឹងណាបានវាចេះតែទាញសុទ្ធទាញសុទ្ធក៏ដូចមិនអាចឈួតទៅនេះហឹមឥឡូវហ្នឹងវាវាវាធ្លាយមកហើយបាទវាវា ប្រាប់ហើយថាវាអត់ពេញចិត្តចំពោះវត្តមានរបស់រ៉ូណាល់ដូហើយជាពិសេសគឺឱកាសនៃការលេងវាមានតិចទៀតដល់ពេលឱកាសនៃការលេងតិចវារត់តែធ្វើឲ្យចិត្តហ្នឹងវាវាលែងចង់នៅហើយបាទលែងចង់នៅជាមួយរ៉ូណាល់ដូហើយអូលែងចង់នៅជាមួយមែនយូហើយអាទៅក៏ទៅថាទៅចុះ ហើយនិយាយរឿងមែនយូពូចង់ភ្ជាប់ជាមួយនឹង Bruno Fernandes ដែរទៀតបាទ Bruno នេះក៏មានអតីតកីឡាកររបស់ Man U បាទអតីតកីឡាកររបស់ក្លឹបបាល់ទប់ផ្សេងផ្សេងបាននិយាយថាចាប់តាំងពីរ៉ូណាល់ដូមកកាន់ទឹកដី Old Trafford ចូលរួមជាមួយនឹង Man U បាទធ្វើឲ្យ Bruno នឹងធ្លាក់ទម្រង់លេងបានន័យថានៅពេលដែល Man U លេងម្ដងម្ដងយើងឃើញហើយថា Bruno គឺគាត់ព្យាយាមបាញ់បាល់បានន័យថាបោះបាល់ទៅឲ្យរ៉ូណាល់ដូតែម្នាក់គាត់បាទគឺគាត់ផ្ដោតទៅលើរ៉ូណាល់ដូមែនតើតែបើមែនតើបើនិយាយឲ្យជាក់ស្ដែងទាំងអស់គ្នាពូមានលោកតានិយាយ រ៉ូណាល់ដូមួយប្រូណូនេះគឺលេងដូចអត់សោះអត់សង់តង់នេះទេតាំងពីនៅជំរឿជាតិពុកតិកាមកនៅជំរឿជាតិពុកតិកាដឹងយ៉ាងម៉េចអានៅធីមជាមួយគ្នាក៏ក៏អត់សង់តង់ដែរឥឡូវមកជួបគ្នានៅមែនយូទៀតមិនមែនថាប្រូណូមិនចូលចិត្តរ៉ូណាល់ដូទេប្រូញ៉ូប្រូណូបាទគាត់ពេញចិត្តគាត់ចូលចិត្តរ៉ូណាល់ដូទុកដូច ជា legend របស់គាត់នៅក្នុងដួងចិត្តជាយូរមកហើយក៏ប៉ុន្តែគាត់ថាការលេងគឺមិនទាន់មានភាពយល់ចិត្តហើយហេតុអីបានរ៉ូណាល់ដូអត់សូវមានបានលេងវាអត់មានអ្នកលេងជាមួយគាត់ វាអត់មានអ្នកណាលេងយល់ចិត្តគាត់ដោយការនៅរៀលម៉ាឌ្រីតទេនៅរៀលយើងគិតមើលខ្សែការពារអាស្ដាប់ការមហាអាឆ្វេងម៉ាសេឡូ M12 ហើយកដាលខាស្មីរ៉ូតូនីគ្រូសលូកាម៉ូទ្រិកហ្គ្រីនប៊ិនសេម៉ាការ៉េតបែលអានោះយើងជំនាន់ជាគីបស៊ីនណាសតសឹងតែជំរុញសតសឹងតែយល់ចិត្តរ៉ូណាល់ដូច្បាស់ជាងកីឡាករច្បាស់ជាងអ្នកណាអ្នកណាទាំងអស់ខ្ញុំបានន័យថាការលេងរបស់រ៉ូណាល់ដូជាមួយនឹងរៀលម៉ាឌ្រីតកាលជំនាន់មុនគឺ easy មែនទេ easy មែនទេបាទទៅណាក៏មានបាល់សុទ្ធដែរ អាក្រោមនៅពេញកម្លាំងទៀតបាទព្រោះអាក្រោមមិនទាន់មិនទាន់មិនទាន់30មិនទាន់30 36ណាអាក្រោមនៅនៅនៅនៅនៅ20ក្រាំបាទដល់ពេលអញ្ចឹងគឺកម្លាំងដូចគោឡើងកោអញ្ចឹងចឹងបានថាហេតុអីបានគាត់មកដល់ Man U នេះគាត់មិនសូវមានបាល់លេងគាត់មិនសូវរត់គាត់មិនសូវចង់ណាសំខាន់វាអត់មានអ្នកណាដែលថាលេងជាមួយគាត់ឲ្យឲ្យត្រូវឲ្យយល់ឲ្យឲ្យសំតង់គ្នាបាទអា Green Wood ហ្នឹងផ្សេងទៅវាទៅបានមកវាសុទ្ធទៅវាមានតែខ្វល់វាមានតែម៉ែវាហ្នឹងហើយចង់រ៉ូណាល់ដូណាក៏រ៉ូណាល់ដូទៅវាគិតតែរ៉ូណាល់ដូរ៉ូណាល់ដូអី បានមួយចំណែកស្រាប់ហើយអើហើយបាន បានបានបានប្រូណូមួយហ្នឹងឯងគាត់ដាក់គាត់បោះបាល់គាត់បាញ់បាល់រ៉ូដូសុទ្ធចុះអាផ្សេងទៀតអាប្រហែលនេះអាឆ្វេងអាស្ដាំ បាទអាឃ្លោកដល់អាឃ្លោកទៅអាឡូតូដល់អាឡូតូទៅឥឡូវមានអីមែនយូមែនតែនទៅប្រឹងទៅបំរើកដាលឲ្យល្អជាងនឹងតែ2អ្នកថែមទៀតមករ៉ូដូមានបាល់សុទ្ធច្រើនហើយចូលបំរើអត់យកបាល់អត់បញ្ជូនបាល់ទៅឲ្យប្រយុទ្ធវងប្រយុទ្ធមានមាន បាល់អាសុទ្ធចាំបាត់ពូតែនិយាយថា ពេលគាត់ចេញពីរៀលមកដូចគ្មានក្លឹបណាដែលថាមើលទៅគាត់លេងល្អសោះនៅជួបបន្ទុះក៏អញ្ចឹងដែរហើយនៅជួបបន្ទុះយើងគិតមើលថាលីកទាំងអស់នៅលើពិភពលោកក៏ក្មួយអត់មានលីកណានៅសេរីអានៅអ៊ីតាលីអត់មានលីកណា ដែលថា លើលើលើលើសេរីអារបស់អ៊ីតាលីទេលើការការពារអ៊ីតាលីគឺជាលីកមួយដែលផ្ដោតទៅលើការការពារជាងលីកណាណាទាំងអស់ហើយស្ប៉ាញក៏មិនសូវផ្ដោតលើការការពារអង់គ្លេសក៏មិនសូវផ្ដោតលើការការពារបារាំងក៏មិនសូវផ្ដោតលើការការពារ អាល្លឺម៉ង់ក៏មិនសូវផ្ដោតលើការការពារហូឡង់ក៏មិនសូវផ្ដោតលើការការពារនិយាយទៅគឺទាំងអស់មកដល់តែអ៊ីតាលីមួយទេតែរ៉ូណាល់ដូគាត់អាចសុទ្ធបានអឺជាកីឡាកររកគ្រប់បានច្រើនបំផុតបាទក្នុងមួយរដូវកាលដែលគាត់លេងនៅជួបន្ទុកចង់បានន័យថាការនោះគាត់គាត់បានដែរមិនមែនធ្លាក់ដូចមកមែនយូមែនយូក៏វាមិនទេគាត់ថាឥឡូវចាំមើលសិនមានពាក្យថាចាំមើលទេបាទមានពាក្យថាចាំមើលតែប៉ុណ្្នឹងទេអត់ទេពេលមែនទេទៅពូអត់អត់គិតថាស្ដាយទេគាត់ថា បើសិនជា Mason Greenwood វាចេញឲ្យវាចេញចុះអញ្ចឹងកន្លែងដែលត្រូវលេងនោះគឺ Sancho ហ្នឹងអាស្ដាំហ្នឹងហើយកដាលដាក់ Rashford ទៅអាបងនឹងលឿនទៅអាបងនឹងនៅល្អទៅបាទ Martial វាចេញ Rodo ក៏លេងឆ្វេងទៅបើថាលេង4-3-3តែបើថាលោករ៉ារ៉េននេះក៏លេង4-2-3ដងអាហ្នឹងមានតែ Ronaldo មកគូនៅលើទៀតហើយបាទពីញ៉ា Rashford ហើយ Sancho ត្រូវចល័តលេងហើយបាទស្លាបផងឆ្វេងផងស្ដាំផងបាទ Bruno នឹងបាននិយាយអនុរត់លោដល់រត់ Bruno រត់រត់រត់បាទរត់ បាទរត់ណាអារីមកខ្វាយអើអាឃ្លោកម៉ាស៊ីនធ្លីក្របាល់មកប្រកួតបើថាมันបង្កកំហុសមួយមិនបាច់ហៅអាឃ្លោកទេក្នុងមួយប្រកួតប្រសិនបើมันបង្កកំហុសមួយមិនបាច់ហៅអាឃ្លោកទេបាទមិនហៅអាឃ្លោកទេហើយពូនិយាយពូមានសេតចុងក្រោយថា ពេលវេលាដែលយើងឃើញរ៉ូណាល់ដូលេងដែលយើងឃើញមេស៊ីលេងគឺកាន់តែតិចទៅតិចទៅមែនទែនហើយហើយរាល់ថ្ងៃនេះមិនទាន់សម្លឹងឃើញថាតើកីឡាករសកលក្រោយនេះ កីឡាកររូបណាមួយដែលថាស័ក្តិសមនឹងចំនួនកន្លែងពួកគាត់ទាំងពីរមេស៊ី34រ៉ូដូជិត37ហើយឥឡូវសួរថាយើងយើងយើងបានមើលប្រមាណទៀតនិយាយរឿងគេប្លន់មកពូកុំនិយាយរឿងបាល់អត់ប្រយោជន៍ពូក៏ដូចមែអាចុយមរាយទៅឯងទៅណាទៅទៅចាយមិនទៅមើលវាមិនទៅស្ដាប់គេប្លន់ហើយបងប្អូនគេស្ដាប់មកកកគោគ្រឿងបាល់ទាត់ឯងមកស្ដាប់អីដែរ ទៅទៅទៅស្ដាប់គ្រាន់តែអាឈូតទៅឯងចាប់មែនទៅណាឯងអញនិយាយពីដំបូងឯងមកចូលស្ដាប់អាឈូតអាចុយម្រាយទៅនេះនៅក្នុងការ live របស់មិញផ្សេងនៅក្នុងការ live ការ live របស់ពូវាផ្សឹងអាគេនិយាយរឿងបាល់ទៅចេញណាមិននិយាយរឿងប្លន់មិននិយាយរឿងអីស្អី ខាវនីក៏ចិត្តផ្ទេចេញតែខាវនីគាត់ធ្លាក់ហើយខាវនីអាយុគាត់ក៏រៀងក្រែលហើយហើយទម្រង់លេងរបស់គាត់ក៏ធ្លាក់គូផ្សំទៅនឹងបញ្ហារបួសទៀតដល់ពេលអញ្ចឹងគាត់អាចថាគាត់នឹងចាក់ចេញមែនក៏ប៉ុន្តែគ្រូរបស់ថ្មីលោករ៉ាស់រ៉េនិកបាទប្រហែលជាអាចនឹងរុះរើបាទរុះរើខ្លះខ្លះមិនមិនត្រង់ទ្រីធំទេបាទដោយប្រព័ន្ធជើងក្រោមបច្ចុប្បន្នបើសិនបើមានរ៉ាវអែវ៉ារ៉ាន់មួយទៀតអានឹងកាន់តែល្អប្រសើរតែវ៉ារ៉ាន់ក៏របួសអត់ទាន់ជាអញ្ចឹងគឺត្រូវរំពឹងលើលីនឡោះហើយណាក្លោកតែអាក្លោកយើងនេះ ឥឡូវគិតយ៉ាងម៉េចគិតយ៉ាងម៉េចខ្សែការពារដែល មានតម្លៃខ្លួនថ្លៃនេះឥឡូវគិតយ៉ាងម៉េចណាបើមកប្រកួតទៅមកប្រកួតអាធ្លោកអត់ដៃចោលសោះអារឿងកំហុសធ្លាយហ្នឹងណាឥឡូវមានតាតាណាប៉ុន្តែមែនយូដូចស្រឡាញ់ដូចចូលចិត្តអាធ្លោកនេះអឺដូចពេញចិត្តហ្មងមកតាំងពីទិញពី Leicester មកអាបងពេជ្រយ៉ាណូ កក់អីគេកក់អនេះមកកក់អីអាក្លឹបយើងទៅមានមុននោះគុំវណ្ណាអើយបងតែធម្មតាទេយើងថែខ្លួនថែប្រាំទេថាបងយប់នេះអត់មានបាល់ទេជាមួយយប់នេះអត់មានទេអត់មានទេនិយាយទៅគឺយប់នេះគឺដាច់គូឆឹងហ្មងស្អែកបានមានហ្នឹងហើយពូអរគុណច្រើនជាមួយពូមានតពោមានប៉ុណ្ណឹងទេ ដែលយើងនិយាយលេងទាក់ទងទៅនឹងការប្រកួតនៅប្រខណ្ឌបាល់ទាត់ English Premier League ហើយជុំវិញការ ត្រៀមដោះដូរកីឡាករនៅក្លឹបបាល់ទាត់ផ្សេងផ្សេងហើយស្អែកបើសិនបើមានថ្មីបើមានពោមានតេតុំទៅនឹងការបដូរឬក៏បញ្ហាកីឡាករណាមួយទៀតអានឹងពូនឹង live ដោយរាល់ដងអញ្ចឹងមកចន្លោះពីម៉ោង9ម៉ោង10បាទអរគុណច្រើនអរគុណអរគុណ